ជីវិតមនុស្សស្រីម្នាក់ឈឺចាប់មិនដឹងនិយាយប្រាប់អ្នកណាទំងន់ជីវិតប្តីមិនយល់ចិត្តម្ដាយក្មេកព្យាយាមពង្រត់ថ្ងៃនេះបងចង់អបអូនបន្តិចបានទេខ្ញុំថាកុំអីណាបងព្រោះខ្ញុំសរសៃខ្ចីមិនទាន់រឹងដៃរឹងជើងទេខ្លាចតែមានរឿងអីកើតឡើង ទៅព្រោះថាកូនយើងទៅតែបាន2ខែនោះស្អីទេវើយ ប៉ះបន់តែងទួយសោះធ្វើមើលតែខ្លួនឯងហ្នឹងហ្នឹងហើយខ្ញុំកំពុងតែកូនខ្ចីបងយល់ពីខ្ញុំបន្តិចបានអត់ខ្ញុំដឹងថាបងត្រូវការបែបនេះ តែបងគួរតែយល់ផង ថាវាមានផលប៉ះពាល់អីខ្លះដល់ខ្ញុំប៉ះពាល់ប៉ុណ្ណឹងមិនបាន តែលុយយើងឲ្យពេញពេញដៃហេតុអីគ្រាន់តែរឿងប៉ុណ្ណឹងសោះធ្វើមើលតែយើងបបួននាងអាចទៅងំអញ្ចឹងនេះបងនិយាយថាម៉េចហ្នឹងនេះបងទុកខ្ញុំជាអ្នកណា នេះខ្ញុំជាប្រពន្ធបងឯងណាបងគួរតែយកទុកលំបាករឿងរបស់មនុស្សស្រីខ្លះផងកុំទៅតាមអារម្មណ៍ខ្លួនឯងពេកបាន ធ្វើជាប្រុសប៉ះពាល់មិនបានអញ្ចឹង ពេលដែលគេទៅរកក្រាំងនៅពេលយប់កុំដេកទៅភ្នែកយំរៀបរាប់ណាបងហាមដាច់ខាតឮទេធ្វើក៏ធ្វើថ្លង់ទៅហើយកុំមកលូថាហាត់អីបានជាគេមកផ្ទះយឺតណា បើកទ្វារបើកទ្វារបើកទ្វារបងតិចមើលបើកទ្វារអូនតណៅហើយនេះនេះបងទៅមកពីណាស្មាននេះហាត់ទៅមកដល់ផ្ទះម៉ានៅផ្ទះមើលទៅកូនទៅកុំមកចេះសួរយើងច្រើនណាម៉ាអត់ចេះបើកភ្នែកមើលទេអី មនុស្សទើបតែមកពីធ្វើការអស់កម្លាំងណាឆ្ងល់មែនឃើញសង្វឹងបែបនេះម៉េចផឹកស៊ីតិចតួចវាអត់បានអីហ៎មកទៅម៉ូតូបងម៉ូតូណៃណាមិនក៏អត់ឃើញចឹងស្អីគេហ្នឹងហ៎ឆ្ងល់តាំងពីម៉ូតូឡើងចឹងអីឆ្ងល់លុយឆ្ងល់ ឆ្ងល់និយាយអស់អញ្ចឹងពួកម៉ាបងគេខ្ជិលយកទៅជាមលងាយសិនវាគ្រាន់តែវាមិនឃើញតោសោះវាធ្វើមុខឆ្លេឆ្លាឆ្លេឆ្លាធ្វើមើលតបាត់មាសបាត់ពេញអញ្ចឹងបងខ្ញុំគ្មានចេតនាអញ្ចឹងទេណាខ្ញុំខ្លាចថាបងຕົកនៅផ្ទះម៉ែមិនទាន់បានចុះម៉ែមិនហ៎ខ្ញុំគ្រាន់តែឲ្យពួកម៉ាខ្ញុំខ្ចីជីនតែមិនបានមែនទេហ៎តោណាលុយរបស់ខ្ញុំជាអ្នកទិញខ្ញុំមិនបានសុំលុយអ្នកឯងមកទិញទេ ធ្វើឯងមកហួងហែងទៅកើតទៅទៅធ្វើអីក៏ធ្វើទៅគ្រាន់តែឯងចូលមកដល់ផ្ទះពេលណាមិនដែលចេះខ្វះរឿងមកចាបងបងហូបបាយហើយនៅបង មិនស៊ីមិនអីទេចាឆ្កាស៊ីទៅណានេះបងចាំមិនហ្នឹងខ្ញុំនិយាយជាមួយបងស្រួលបុលហើយណាបងចាំបាច់និយាយដំឡងសរសៃក៏ដាក់ខ្ញុំធ្វើអីនិយាយអីខ្លាំងខ្លាំងទីមិនបានទេអាគ្រាន់តែដាំបាយ មើលកូនប្រណឹងសោះក៏វាពិបាកដែរអូធ្វើរឹងធ្វើមើលតែមានកូន ខ្ចីតែម្នាក់ឯងមែនគេមានកូនខ្ចីពេញពិភពលោកទាំងអស់ហ្នឹងមិនណាឃើញណាមកសួនណានាំដូចអញចឹងទេចេញមកឲ្យខុសរបៀបតែម្ដងហើយនេះបើគុំតែរស់ដោយសារប្តីបើសិនជាឯងចេះរស់ស៊ីខ្លួនឯងវិញមិនដឹងជាត្រួតក្បាលប្តីប៉ុណាទេបងថែខ្ញុំបាន បងក៏មកតែដៀលក្បាលខ្ញុំដល់ថ្នាក់នេះអីយើងគ្រាន់តែប្រាប់ឯងតាមស្រួលតែឯងអត់បានតែដៀលទៅវើយយ៉ាម៉េចឯងមិញខ្លាំងទៀតទៅហ៎មិនគុំនិយាយទៀតទៅហ៎ថារាល់ថ្ងៃឯងរស់ដោយសារតែគេហ៎បើថាវាពិបាកខ្លាំងហ៎ឯងនៅផ្ទះមើលកូនតែយើចេញទៅធ្វើការសំណងនៅថ្ងៃក្តៅចង់បែកក្បាលហើយណាយើងនេះ អត់មានធ្ងោមួយម៉ាត់ទេណាតាឯងពេលយើងចូលដល់ផ្ទះគឺមានរឿងក្តៅក្រហាយរហូតតែម្ដងធ្វើប្តីគេចេះរកលុយចាយខ្លួនឯងប៉ុណ្ណឹងហើយគេចង់ធ្វើអីក៏មិនចាំបាច់ប្រាប់ឯងគ្រប់ពេលដែរបងនិយាយគ្នាបានថាចាំបាច់អីស្រែកដាក់ខ្ញុំដល់ថ្នាក់នេះហើយថៃយើងស្រែកដាក់ឯងវាមិនបានអ្ហ៎ផ្ទះរបស់យើងយើងនេះ គឺជាមេគ្រួសារអាយកុំមកចង់ខ្លាំងជាមួយយើងជើឆ្ងាយទៅឆាប់ជើឆ្ងាយពីយើងទៅអើយអរ សាច់គោអីទេស្រស់ស្រស់ល្អណាស់នេះបងអូនអើយទិញពងទាពងមាន់អីទេមកបន្លែទិញបន្លែទេបន្លែស្រស់ស្រស់ល្អណាស់ទើបបីមកថ្មីថ្មីអូន ទិញអីអត់អូនអូនណាណែបន្លែថ្មីថ្មីស្រស់ស្រស់ល្អណាស់ទើបបីមកថ្មីថ្មីបងបងអាចមានថ្លៃអត់អូនោះមាននោះនោះខ្ចីខ្ចីលក់នោះខ្ចីល្អណាស់អូនយកប្រហែលដែរអូនអញ្ចឹងបងឯងជួយដាក់ឲ្យខ្ញុំពីចាអូនចាអូននំបញ្ចុកអើយនំបញ្ចុក ស្លអីដែរអូនយក12អូខ្ញុំស្ងោជាមួយសាច់មុនណាបង ស្លាប់ពីព្រឹកទុកល្ងាចព្រោះថាអត់ចង់មកផ្សារពីបេះដូងអូអូនដូចស្លេកស្លេកម៉ែអូនខ្ញុំអត់អីផងបងឲ្យតែព្រឹកឡើងមកខ្ញុំចាំស្រាប់ហឹមអស់មិនបងអស់3000អូនអស់3000ចាំតិចបងអាប់លុយឲ្យណាអូយអូនណែអូនណែ អូនអូនមិនអីអូនអត់អីទេអូនណាខ្ញុំខ្ញុំអត់អីទេអូនចឹងចាប់បងអាប់លុយឲ្យណាអូយអូន អូនអូនបងនៅជួយផងមានមនុស្សនោះស្លាប់ហើយនេះអូនអូនអូនក៏ស្អប់បងអូនខ្លួនអូនទៅគាត់ស្លេស្លាំងបន្លែខ្ញុំវិញហ្នឹងណាខ្ញុំឃើញគាត់ស្លេស្លាំងអត់សូវស្រួលដែរខ្ញុំសួរគាត់ថាមិនអីគាត់ថាអីទៀតអីទេផ្ទះនៅចិត្តនឹងទេជួយញីគាត់តិចអូនដឹកខ្លួនឡើងអូនដឹកខ្លួនអូនណែអូនដឹកខ្លួនឡើងនេះហាត់ប្រេងឡើងទៅអូនដឹកខ្លួនឡើងអូនអូនមិនហើយជួយច្បាច់តិចចាចាអូនដឹកខ្លួនឡើងអូនយកគាត់ទៅពេទ្យឲ្យមិនអូនដឹកខ្លួនឡើងអូនដឹកខ្លួនឡើងអូនជួយជួយបន្តិចអូនអូន អូនដឹកខ្លួនឡើងអូនហើយអូនអូនដឹកខ្លួនឡើងអូននេះជាឆាកជីវិតរបស់កូននឹងម៉ែហើយកម្មពៀដែលកំពុងទទួលពេកម៉ែសុខចិត្តទទួលតែម្នាក់ឯងកុំឲ្យកូនមកត្រូវវេទនាជាមួយម៉ែឯង ពុកក៏គ្មានម៉ែដៃក៏គ្មានសាច់ញាតិមិនដឹងនៅទីណាវាស្នាត្រូវផ្ញើលើប្តីតែហេតុអីក៏គ្រប់យ៉ាងប្រែប្រួលអស់ទៅវិញបែបនេះ បងធ្វើបែបនេះដាក់ខ្ញុំឲ្យខ្ញុំសង្ឃឹមអីទៅខ្ញុំគ្មានអ្នកណាទាំងអស់ក្រៅពីបងពេលនេះបងប្រែប្រួលហើយបងលែងបារម្ភខ្ញុំដោយកាលពីមុនទុកខ្ញុំនឹងកូនចៅរាល់ថ្ងៃ ភ្លេចអស់ហើយគ្រាដែលយើងស្រឡាញ់គ្នាពីដំបូងណែអូនញ៉ាំទៅណា មហូបហ្នឹងបងធ្វើដល់ផ្ទាល់ដៃរបស់បងណាពិតជាឆ្ងាញ់ណាស់បងនេះបើបងមិនប្រាប់ក៏ខ្ញុំមិនដឹងថាបងបកកាយធ្វើមហូបដល់ថ្នាក់នេះដែរហើយបងចេះធ្វើមហូបតាំងពីពេលណាមិនក៏អូនអត់ដឹងអញ្ចឹងប្រាប់អូនបានអត់ ប្រាប់បានទេរូបមន្តពិសេសគឺមានតែប្រពន្ធរបស់បងម្នាក់គត់ដែលមានសំនាងបានព្រួស្នាដៃរបស់បងណាបងឯងនេះសម្ដីផ្អែមដល់ហើយអូនណាក៏អាចធ្វើម្ហូបបានដែរណាតែបងសុំធ្វើជាចុងភៅរបស់អូនជារៀងរហូតអឺទោះបីជាបងរវល់ការងារយ៉ាងណាក៏ដោយបងសន្យាថាបងនឹងមើលថែអូនឲ្យបានល្អដែលផ្ដល់ក្តីស្រឡាញ់របស់បងដល់ឲ្យអូនទាំងអស់ណាចាបង តែអូន មានរឿងមួយមិនសប្បាយចិត្តសោះបងអូនមានរឿងស្អីគេតើប្រាប់បងតិចមើលបងចង់ដឹងគឺគឺគឺម្ដាយរបស់បងនឹងណាដូចជាមិនសូវពេញចិត្តអូនទេ បងគិតមើលជាងនៅផ្ទះគាត់មកបានប្រហែលថ្ងៃផងគាត់ក៏ឲ្យពួកយើងមកនៅក្រៅតែពីរនាក់គាត់មិនសូវចុះចិត្តអូនទេ ហើយគិតទៀតហើយនេះប្រពន្ធអូនញញឹមតិចមើលគាត់គឺជាមនុស្សចាស់ហើយអូនក៏មិនចាំបាច់ទៅគិតអីជាមួយគាត់ច្រើនទេសំខាន់ឲ្យតពូយើងទៅពីរនាក់រស់នៅជាមួយគ្នាមានសេចក្តីសុខគឺវាគ្រប់គ្រាន់ហើយ ហើយបងនឹងធ្វើជាមនុស្សល្អសម្រាប់អូនណា ហើយបងនឹងធ្វើជាមេគ្រួសារដ៏ល្អម្នាក់នឹងធ្វើជាបរិសុទ្ធដ៏រឹងមាំដើម្បីការពារអូនអូនកុំខ្លាចណា ព្រោះអីមានបងការពារអូនហើយអូនពិតជាកក់ក្ដៅណាស់ដែលបានបងធ្វើជាប្តីរបស់អូនហើយស្រឡាញ់អូនស្មោះស្ម័គ្រជាមួយអូនទោះជាអូនគ្មានអ្វីអូនជាកូនកំព្រាអូនពិតជាសំណាងណាស់ដែលបានបងធ្វើជាប្តីរបស់អូនណាឥឡូវតែនិយាយគ្នាណាមកហូបទៅចាក់អស់ហើយញ៉ាំទៅអូនហើយមកហូបរបស់ហ្នឹងអូនត្រូវតែញ៉ាំឲ្យអស់ព្រោះបងធ្វើដល់តដៃបងណាចាបងនេះបងញ៉ាំទៅណាអរគុណ នេះបងមកដល់ផ្ទះវិញហើយខ្ញុំធ្វើម្ហូបដែលបងចូលចិត្តជាងគេ បងទៅហូបបាយទេចាហើយអត់អីទេអញ្ចឹងខ្ញុំរៀបចំទុកដាក់វិញក៏បានដែរចុះស្អែកបងទៅធ្វើការអត់ធ្វើធម្មតា ថ្ងៃនេះបងចង់អបអូនបន្តិចបានទេខ្ញុំថាកុំអីណាបងព្រោះខ្ញុំសរសៃខ្ចីមិនទាន់រឹងដៃរឹងជើងទេខ្លាចតែមានរឿងអីកើតឡើងទៅព្រោះថាកូនជើងទៅតែបាន2ខែនោះស្អីទេវើយប៉ះបន់តែងទួយសោះធ្វើមើលតែខ្លួនឯងហ្នឹងហ្នឹងហើយខ្ញុំកំពុងតែកូនខ្ចីបងជួយពីខ្ញុំបន្តិចបានអត់ខ្ញុំដឹងថាបងត្រូវការបែបនេះ តែបងគួរតែយល់ផង ថាវាមានផលប៉ះពាល់អីខ្លះដល់ខ្ញុំប៉ះពាល់ប៉ុណ្ណឹងមិនបាន តែលុយយើងឲ្យពេញពេញដៃហេតុអីគ្រាន់តែរឿងប៉ុណ្ណឹងសោះធ្វើមើលតែយើងបបួននេះអាចទៅងំអញ្ចឹងនេះបងនិយាយថាម៉េចហ្នឹងនេះបងទុកខ្ញុំជាអ្នកណានេះខ្ញុំជាប្រពន្ធបងឯងណាបងគួរតែយកទុកលំបាករឿងរបស់មនុស្សស្រីខ្លះផងកុំទៅតាមអារម្មណ៍ខ្លួនឯងពេកបានធ្វើជាប្រុសប៉ះពាល់មិនបានអញ្ចឹង ពេលដែលគេទៅរកក្រាំងនៅពេលយប់កុំដេកទៅភ្នែកយំរៀបរាប់ណាបងហាមដាច់ខាតឮទេ ធ្វើក៏ធ្វើថ្លង់ទៅហើយកុំមកលូថាហាត់អីបានជាគេមកផ្ទះយឺតម៉ៃឡូជីមេអាធីវហ្គោដែលជាសមាសធាតុផ្សំពីព្រោតបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពលឈ្មោះទៅមុខមកកំពុងទីនេះទទួលទៀតនិងជារង្វាន់ពិសេសគ្រឿងសង្វឹងសុខបំបាក់បង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 Work និង Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាំ Work មានធម៌ពលពិសាគ្រឿងស្រវឹងសូមកុំបើកបរនេះបងនិយាយពីស្អីហ្នឹងនេះបងរករឿងខ្ញុំទៀតហើយមែនអត់ធ្វើជាប្តីប្រពន្ធនឹងគ្នាគ្រាន់តែរឿងប៉ុណ្្នឹងសោះបងបង្កើតឲ្យខ្លាចតែជារឿងធំអញ្ចឹងហ៎ តែមនុស្សប្រកែកគ្រប់គ្នាគេដូចបងអត់បានហើយចង់យ៉ាងម៉េចទៀតហ៎ឆ្លើយមកព្រមឬក៏ព្រមយើងនេះគឺជាមនុស្សប្រុសណាគឺមានសិទ្ធិរកក្រៅធ្វើជាមនុស្សប្រុសមិនមែនងាប់នៅក្រោមកន្ទុយក្បិនប្រពន្ធនោះទេហ្វូ យើងមកខ្ចីលុយឯងយើងមិនមែនមកសុំលុយឯងទេម៉េចមើលមុខយើងខ្លាចជាមិនសងមែនហើយចោះប៉ណ្ណឹងហើយអត់គ្រប់ទៀតទេម៉ែមិនគ្រប់នឹងហើយបានជាម៉ែហៅឯងមកនិយាយនឹងណាណែម៉ែហាមណាឯងកំប្រាប់អ្នកដតីអសោះជាពិសេសគឺប្រពន្ធដុសល្ងងរបស់ឯងកំប្រាប់វាអសោះបងឯងគេបើកន្លែងរកស៊ីផ្ទាល់ខ្លួន ខ្វះលុយបន្តិចបន្តួចបានមកខ្ចីឯងសិនបើតែខ្ចីគេខ្លាចវាអស់ការច្រើន ម៉ែតែខ្ញុំពិតជាអត់មានលុយសល់មែនណាម៉ែម៉ែដឹងស្រាប់ហើយ តាំងពីពុករបស់ខ្ញុំសម្ដៅកូនមកខ្ញុំក៏មិនសូវមានការងារធ្វើគឺរកបានត្រឹមតែក្រុមក្រុមនឹងណាម៉ែតែអញមានរបស់សល់នៅក្នុងខ្លួនដែរតើមិនមែនទៅទេណាបងអញគេខ្ចីតែមួយរយៈទីគេសងវិញហើយហើយធ្វើមើលតអ្នកដតេអញ្ចឹងចិត្តដាច់ធ្វើអីទៅហ៎ ពេលណាដែលវាមានបានហើយឯងចង់រកស៊ីវិញវានឹងជួយឯងហើយរឿងបងប្អូនណាវាមិនដែលមើលនឹងភ្នែកទេមានទៅមានមកជារឿងធម្មតាទេតាម៉ែជួយប្រាប់គាត់ផងណាម៉ែកុំឲ្យយូរពេកដូចម៉ែដឹងស្រាប់ហើយប្រពន្ធខ្ញុំមានកូនតូចធ្វើអ្វីមិនបាន ការក្រែងកន្លែងការងារគេមិនទាន់បើកលុយឲ្យខ្ញុំបានវានឹងគ្រាន់ដោះទាត់អនាម័យឯនេះបបាក់ច្រើនណាស់ណែគ្មានបងប្អូនណាស៊ីដាច់បងប្អូនឯមកកាត់នោះទេកុំល្ងងពេកពេលវាមានវាបានវាមិនឲ្យបងប្អូនក្រអញ្ចឹងទេណែបើប្រពន្ធឯងសួរប្រាប់ម៉ែម៉ែនឹងតារាយណាប់ឲ្យវាស្ដាប់វានៅក្នុងផ្ទះគេមានតែក្បាលមួយទេ រឿងបន្តិចបន្តួចកំក្អេងក្អាងពេកបានឲ្យកូនយើងទៅយកនាងខ្ចាត់ប្រត់ដូចជាពោះព្រេងនោះមិនធ្វើជាប្រពន្ធនឹងសំណាងណាស់ទៅហើយអើយលងដប់គុតដូចជាមីគូក្នុងក្រៅអញ្ចឹងចេះបានកូនយើងស្រឡាញ់ដែរហើយ លែងវាចោលតែកូនមកសម្បត្តិមនុស្សស្រីរកកំមុំការមួយទៀតក៏បានដែរមកយើងជាប្រុសកុំតែខ្វល់អីបើវាមិនកើតលែងវាចោលទៅយកអ្នកផ្សេងទៅយើងជាប្រុសបានកូនមួយហើយទៅឈឺក្បាលស្អីយកកូនមកចិញ្ចឹមខ្លួនឯងមកហើយដេញក្បាលវាចេញពីផ្ទះទៅអញ្ចឹងហើយវាគ្មានស្អីទីពឹងខ្លួនទីរស់នៅដូចជាបញ្ញាក្អែអស់ស្ដាប់ប្តីស្ដាប់ម្ដាយក្មេកទៅអត់ទេ ល្ងងសុំអីតាសមតួនឹងកំចេះផងសំបានប្តីរូបរាងសំរុំប៉ុណ្ណឹងហើយនឹងមិនកាត់ទៀតទេមិនស្រួលទេម៉ែកូនខ្ញុំទៅនៅបើកដោះអត់ដូចម៉ែអញគិតទេណាណែយើងធ្វើម៉ែឯងអញ្ចឹងឯងបាត់ប៉ុណ្ណឹងហើយយើងមិនល្ងងអញ្ចឹងក្មេងម្នាក់ទៀតមិនរស់នោះទេអញ្ចឹងម៉ែចង់ឲ្យខ្ញុំធ្វើម៉េចល្អទៅម៉ែលេងវាចោលទៅ ហើយរកមួយទៀតទៅធ្វើស្អីក៏បានដែរ ឯងជាមីគ្រូសាអញជាអ្នកទុកដាក់លុយរឿងប៉ុណ្ណឹងឯងចេះគិតមើលខ្លួនឯងទៅថារស់នៅជាមួយគ្នារាល់ថ្ងៃហ្នឹងមានសេចក្តីសុខទេហើយបានប្រពន្ធមកផ្លឹកផ្លឹករួយទុំមិនបក់ទេមាត់បាក់ក៏មិនរួចដែរតែបើបើកមាត់វិញចង់តែចាប់ហែកមាត់ទេ ហើយតឹងទ្រុងណាស់លោកឲ្យលោកបើមានពីរអ្នកនៅលើលោកនេះហាសូមធ្វើបន់កុំឲ្យជួបកុំឲ្យយល់អសោះចាំតិចសិនទៅណាម៉ែ ក្រែងពីយ៉ាងម៉េចក៏មកម៉ែកុំតន់ថាអាចាំមើលខ្លួនឯងទៅថាម៉ែនេះនិយាយមិនខុសទេបើសិនជាម៉ែនេះនិយាយខុសណាឲ្យជន់ដីមកធាក់មាត់ម៉ែទៅឯងនេះចេះសង្កេតមើលប្រពន្ធខ្លួនឯងដែរអត់ហាថាឥឡូវនេះវាធ្លាក់ខ្លួនបែបណាហើយហើយ កោតទៅរស់នៅជាមួយ គ្នារាល់ថ្ងៃមិនចេះសង្កេតមើលខ្លួនឯងទេខ្ញុំដឹងថាម៉ែអញ្ចឹងបាទខ្ញុំកាន់លុយខ្លួនឯងហ៎ កុំឲ្យពិបាកគិនចេះគិនចុះណៃរៀនយកអ្វីជាធម្មតានឹងទៅគិតមើលផងណៃអញជាប្តីគេណាធាម៉ែប្រាប់អញហើយប្រាប់ទៀតថាឲ្យយកប្រពន្ធនេះឲ្យមើលមែនតែនហើយអញមុននឹងយកនឹងអញមិនចេះមើលទេឥឡូវនេះកូនមួយបាត់ឈួតមិនចំឈួតលប់មិនចង់លប់ដោយមនុស្សកូនចឹងឥឡូវមើល ថារស់នៅជាមួយនឹងគ្នាបន្តទៅទៀតហ្នឹងយ៉ាងម៉េចទៅអញគិតមើលខ្លួនឯងទៅ ថាម៉ែនេះនិយាយខុស យកទឹកនំហើយនឹងទឹកដោះគោរបស់កូនអស់ហើយបងពេលបងឯងត្រឡប់មកពីធ្វើការវិញមកឯងជួយទិញឲ្យផងណាព្រោះថាខ្លាចពេលយប់វាអត់អីប្រាហើយខោទឹកនំទឹកដោះគោស្អីហ៎និយាយពីស្អីហ្នឹងទៅទៅទិញឲ្យប្រមាណអាទិត្យមុនសិនហ្នឹងហើយលើប្រាប់អាទិត្យទៀតហ៎ហើយប្រើអីកញ្ចុះម្លេះហ៎លុយវាពិបាករកណាស់ណាបងនេះខ្ញុំមិនបានប្រើខ្ជិះខ្ជិះណាប្រើដូចតរដងហ្នឹង រឹកថ្ងៃល្ងាចតែប្រដាមិនក៏ខែមុនមិនក៏ដូចខែហ្នឹងហ៎ខែមុនកូនវានៅតូចតែឥឡូវនេះកូនវាធំហើយត្រូវការបាយច្រើនជាងមុនព្រោះអីខ្ញុំអត់មានទៅដល់ឲ្យកូនបើដូចមុនផងបានវាអញ្ចឹងហ្នឹងអឺដឹងហើយមិនរៀបរាប់ចានទេបើកភ្នែកឡើងមិនទាន់បានធ្វើការផងឲ្យក្រៅកាហាយទាំងព្រឹកឲ្យទាល់តែបានមិនដឹងជាចង់គិតស្អីទេរាល់ថ្ងៃនេះគួរតែអាណិតខ្ញុំផងណា ខ្ញុំនេះមិនមែនជាស្ថិទេណាអញ្ចឹងខ្ញុំចង់ឲ្យចេះសន្សំចៃខ្លះទៅអ្វីដែលកាត់បន្ថយបាន គួរតែកាត់បន្ថយខ្លះគួរអាណិតដែលខ្ញុំនេះធ្វើការសំណងមិនដែលស្គាល់ថាសំណងគេទេមកការគេចំណេញតែទួចហើយបាននៅផ្ទះចាយខ្ជះខ្ជាយបែបហ្នឹងតើថ្ងៃណានឹងមានផ្ទះថ្មីនឹងគេនៅហ៎មើលទៅរមមួយជីវិតហ្នឹងក៏គ្មានបានផ្ទះថ្មីនឹងគេដែរអុយ ប់ណានេះរវល់ធ្វើអីហ៎នៅតែផ្ទះទួយមួយសោះអត់មានដឹងទេថាទៅពួកនេះបើគុំតែបងមកទាន់គុំអីភ្លើងប្រជិះផ្ទះនេះអស់ផ្ទះនៅចំខានទេគឺខ្ញុំ អាឡៃតែមើលឲ្យកូនដេកព្រោះអីវារត់រឿងមួយថ្ងៃហើយតើបខ្ញុំអត់បានចាប់អារម្មណ៍អូភ្លេចណាស់ណោះភ្លេចដល់ថ្នាក់មិនដឹងថាខ្លួនអាចធ្វើអីអញ្ចឹងអូមានយកភ្នែកនឹងមើលអត់លើក្រោយបើរវល់អញ្ចឹងកុំបាច់ធ្វើអីចាំពេលណាតម្រេចាំធ្វើទៅលីអត់ឃើញទេឥឡូវប៊ីសតាទុះឆេះផ្ទះអស់ហើយនេះបើសិនជាមានរឿងអីកើតឡើងសួរថាអ្នកណាជាអ្នកទទួលខុសត្រូវហ៎គឺមានតបងទេដែលជាអ្នករ៉ាប់រង ធ្វើអីមិនដែលចេះគិតអីសោះហ្មងណោះឃើញអត់ឲ្យតែនិយាយស្អីអាងអីតែបង្ហូរទៅភ្នែកមិនព្រមតមាត់ជាមួយនឹងយើងទៀតទៅហ៎ចាំបាច់ឈរនៅស្ងៀមដូចជំនួសគាត់ធ្វើអីទៅហ៎ឲ្យតែបងមកធ្វើការវិញគឺមានតែរឿងក្តៅក្រហាយរហូតបងមិនដឹងថារាល់ថ្ងៃយើងវាគិតស្អីទេនេះនេះអូនអាយវាស្រួលពេកអបង ឲ្យអូននៅផ្ទះមើលតែកូនសោះមើលទៅពិបាកមែនអូមកនេះសំណាងហើយដែលវាមិនចេះផ្ទះចុះបើសិនជាឆេះមែននោះយើងទាំងពីរនាក់មិនអត់កន្លែងនៅទាំងអស់គ្នាទៅហើយទេអីហេយ ពីប្រូតូបល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពលឆ្ពោះទៅមុខពលកំពុងរីករាយទទួលទៀតនិងផ្ទះរង្វាន់ពិសាគ្រឿងសង្វឹងសុខសម្បត្តិបងម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ស៊ីមឡាក់ Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកឡាក់តូក្រូទឹកដោះគោប្រអប់ថ្មី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 មានរឿងដល់ថ្នាក់នឹងផង សំណាងហើយវាអត់ផ្ទុះបើសិនជីវាផ្ទុះវាមិនចេះងាប់ទាំងអស់គ្នាហើយទេអីហើយអញ្ចឹងហើយបានជាខ្ញុំមកនិយាយជាមួយម៉ែហ្នឹងខ្ញុំជឿក្បាលណាស់ម៉ែខ្ញុំមកធ្វើការហត់ផងហាមដល់ផ្ទះក៏ឃើញរឿងចឹងចឹងទៀតហើយខ្ញុំចង់ស្ទះម្ដងម្ដងទៅម៉ែអើយអាណារឿងការងារផងរឿងនៅផ្ទះរញ៉េរញ៉ៃផងហើយខ្ញុំនេះចេះទប់បានហើយក៏ដើរចេញទៅ បើខ្ញុំនៅឃើញមុខតែបន្តិចទៀតច្បាស់ជាត្រឹមខានទេថាហើយថាទៀតប្រពន្ធគ្មានកំណើតហើយដាំទឹកមួយឆ្នាំក៏មិនបានផឹកផង នេះកុំតែប្តីមកដល់ទេណា កុំអីងាប់ទាំងអស់គ្នាមិនខានទេហើយពធោព្រះហើយព្រះមិនដឹងជាចង់និយាយថាម៉េចទៀតទេបើរឿងចឹងចឹងនេះឥឡូវមកអាចជួយគិតខ្ញុំផងមើលថាខ្ញុំត្រូវរស់នៅជាមួយគ្នាបានយ៉ាងម៉េចទៅម៉ែ ខ្ញុំកាន់តែទ្រាំលែងបានហើយមិនមែនតែលើកនឹងទេដែលខ្ញុំនិយាយជាមួយណាម៉ែពូកែខ្លាំងណាស់អាខាងធ្វើកំសត់ធ្វើមើលតែគេមិនដឹងពូកែណាស់អាខាងធ្វើឲ្យគេអាណិតធ្វើមុខភ្លឹកភ្លឹកដូចជាមនុស្សដែលគ្មានវិញ្ញាណអញ្ចឹងម៉ែដឹងទេបើនិយាយម្ដងម្ដងវិញបើកមាត់គ្មានរួចទេអើម៉ែប្រាប់អញតាំងពីដំបូងហើយតាឥឡូវឃើញអត់លទ្ធផលដែលកូនឯងចង់បានហ្នឹង ឥឡូវវាឈួតមិនចំឈួតវាជាមិនចំជាអញ្ចឹងឯងអារឿងនឹងហើយដែលខ្ញុំចង់និយាយជាមួយម៉ែហ្នឹងណាម៉ែឃើញទេកាលពីមុនគ្រាន់តែខ្ញុំបាត់ខ្សែដៃក៏ចោលសួរខ្ញុំភ្លាមស្អីគេ មនុស្សដូចជាវាហ្នឹងឯងហ៊ានសួរនាំរឿងបាត់ខ្សែដៃផងហឹមហើយមុននឹងនិយាយវាមានខួរក្បាលគិតដែរអត់ណោះឈួតអីក៏ចេះម៉េះវាដឹងខ្សែដៃបាត់ទៀតម៉ែទៅរកវាម្ដងម្ដងទាំងទ្រូងចង់ងាប់ហើយហើបត់មិនរួចទេ បើវានិយាយរកយើងម្ដងម្ដងធ្វើមើលតែយើងនឹងមិនដល់វាវាចេះធ្វើកោធ្វើថ្វាំហើយវាមិនចង់និយាយរកយើងទេសម្បើមណាស់នាងល្ងង10គុតនោះ ខ្ញុំទ្រាំនៅជាមួយទីមការទេម៉ែអើរឿងហ្នឹងវាត្រូវតែអញ្ចឹងម៉ែឲ្យឯងទៅយកចៅម៉ែមកឲ្យម៉ែមើលវិញទុកឲ្យវានៅម្នាក់ឯងទៅចាំមើលថាវានៅលួចដល់ណាទៀតចុះបើប្រពន្ធខ្ញុំអត់ព្រមវិញម៉ែហេ អញប្តីវាឬក៏វាម៉ែឯងហាកុំតែចោះញោមម៉ាអសបត្តិប្រពន្ធរួចដោយសារប្តីនឹងនោះតោះទៅយកកូនឯងមកវិញមកម៉ែចេះតែខ្លាចទៅ ខ្លាចថ្ងៃក្រោយវាមានរឿងអីមិនល្អដល់ចៅម៉ែនឹងណា បើទ្វាបើទ្វាលឿនរវល់ធ្វើអីហ្នឹងអាបងធាបងជប់មិញបងទៅណាមិនក៏បងមិនត្រឡប់មកផ្ទះវិញ ចង់ដឹងចង់សួរអីទាំងអស់ចាប់ពីថ្ងៃទៅយើងរស់នៅតែម្ដាយទៅខ្ញុំទ្រាំនៅជាមួយយើងមិនបានទេនេះខ្ញុំអត់ជល់បងនិយាយទេកុំបាច់ធ្វើជាមយល់ហើយកុំចាំបាច់ខ្វល់ពីរឿងមួយកូនអីទៀតដែរហើយពួកយើងទាំងពីរនេះក៏មិនចាំបាច់រស់នៅជាមួយគ្នាអីទៀតដែរព្រោះរាល់ថ្ងៃនេះខ្ញុំពិបាកខ្លាំងណាស់ខ្ញុំមិនដឹងថាថ្ងៃមុខវារីកចម្រើនអីទៀតអស់ទេ អូននេះគ្មាន ចេះទុកដាក់ទ្រព្យសម្បត្តិស្អីទេ បាន10អស់10បាន20អស់20រស់ស៊ីគ្មានសល់អីទេ មានតែកូនមួយសោះវាពិបាកដល់ឋានៈនឹងទៅហើយបើអញ្ចឹងយើងមិនចាំបាច់នៅជាមួយគ្នាទៀតទេ ខ្ញុំធ្វើអីបងមិនក៏បងនិយាយពាក្យនេះចេញមកខ្ញុំអត់ដឹងថាបងកំពុងតែគិតអីទេទៅមិនដឹងឥឡូវខ្ញុំប្រាប់ឲ្យដឹងហើយតា ថាយើងវាដល់ពេលអាត្រូវចប់ហើយគ្មានអីត្រូវនិយាយទៀតទេមិនបាច់ហត់ចិត្តរស់នៅជាមួយគ្នាទៀតក៏វាមិនបានអីដែរបងបងខាងនឹងខ្ញុំសុំច្រើនសុំបងច្រើនមែនទេតែខ្ញុំតាបងអត់ទៅហើយ បងឲ្យខ្ញុំនៅស្ងៀមខ្ញុំក៏នៅស្ងៀមតាបងហាញ់តាស្ងៀមស្ងៀមអត់នៅវាឡប់ បាក់ណាស់លោកអើយមាត់នេះហើបមករស់ទេដូចជំនួសកអញ្ចឹងធ្វើមឹះមឹះឃើញមុខហើយមិនចង់និយាយជាមួយយើងទេយើងនេះសបាមណាស់តោះដល់ហើយបាននិយាយជាមួយខ្លាំងដូចយើង ជាអ្នករស់ស៊ីចិញ្ចឹមក្បាលខ្ញុំអញ្ចឹងនេះបងបងចង់យកកូនខ្ញុំទៅណា បងបងកុំធ្វើអញ្ចឹងឯណាខ្ញុំសុំបងខ្ញុំសុំបងណាបងណែយើងមកយកចៅយើងទៅនឹងជាមួយតាកុំឲ្យនាងពិបាកអីនាងចង់មិនទីវាស្រួលហើយនាងអញលែងពិបាកហើយប្រាប់ប្តីថាអស់នេះអស់នោះអញ្ចឹងហើយនាងឯងនឹងម្នាក់ឯងទៅកុំឲ្យវាពិបាកដោយសារប្តីអត់ទេម៉ែ ម៉ែកុំយកកូនខ្ញុំទៅឯណាម៉ែណាកូនខ្ញុំវានៅខ្មែរវាត្រូវការខ្ញុំហើយខ្ញុំមិនអត់ពីកូនទេខ្ញុំក៏មិនអាចរស់បានដែរណាម៉ែណាខ្ញុំសូមពរណាម៉ែអត់យើងថាមិនគឺអញ្ចឹងហើយដូចឯងនេះយកកូនយើងដល់សប្តាហ៍ថ្ងៃនេះមានអីរីចម្រើនទេ មានតែកូនយើងនឹងក្តៅក្រហាយក្នុងខ្លួន រកស៊ីមិនចេះសល់លុយដូចគេទេនេះ កូនយើងកាន់លុយដោយខ្លួនឯងផងបើឲ្យនឹងអញកាន់លុយវិញច្បាស់ជាលាយទាំងផ្ទះនេះមិនខានទេមាត់បើកមិនរួចទេដូចជាមនុស្សកើយកជិះគ្នាអត់ទេម៉ែម៉ែកុំធ្វើចឹងអីណាម៉ែណាម៉ែឲ្យខ្ញុំសុំវត្តណាម៉ែកុំធ្វើចឹងអីម៉ែមិនបាច់រៀបរាប់ច្រើនទេតោះយើងយកចាក់ទៅម៉ែម៉ែកុំធ្វើចឹងអីណាម៉ែកុំយកកូនខ្ញុំទេបងបងចង់ទៅណាអត់ទេអត់ទេ តែទៅបងកុំចូលកូនខ្ញុំទេណាបងណាខ្ញុំសុំបងកូនមានអីតូចណាស់បង chơi ừ, Lọt thì đang ấy សតិកុំមកឈួតនៅមុខផ្ទះអញមិនសេះចង្រៃអត់ទេម៉ាម៉ែកុំនិយាយចឹងឯណាម៉ែណាម៉ែឲ្យកូនខ្ញុំជួបខ្ញុំតិចមកណាម៉ែណាតែបន្តិចទេម៉ែអញចង់ជួបកូនធ្វើស្អីទៀតហាអញនេះមើលកូនមកកាត់ផងអញនឹងចាំធ្វើអីទៀតប្តីអញនេះយកកូនមកឲ្យយើងចិញ្ចឹមហា តែរស់នៅម្នាក់ឯងទៅនៅរកស៊ីតាមយថាកម្មឯងទៅម៉ែកុំនិយាយចឹងឯណាម៉ែណាខ្ញុំសុំជប់កូនខ្ញុំតិចម៉ាម៉ែមិនបានយើងថាអត់គឺអត់ហើយម៉ែម៉ែកុំដាច់ចិត្តពេកអីណាម៉ែណាម៉ែអាណិតកូនខ្ញុំផងម៉ែកូនខ្ញុំគេត្រូវការខ្ញុំខ្លាំងណាស់ម៉ែ ម៉ែកុំធ្វើអញ្ចឹងឯណាម៉ែណាបច្ចិតជាងដាក់ក្បាលមកបោកយើងថាមិនបានគឺមិនបានហើយកុំគូសោកជាធុញណាអញទៅធ្វើការទៅ នៅឈរមើលមុខវាធ្វើអីទៀតទុកឲ្យយើងចាត់ការវាបើយើងនៅទីនេះហ่ะវាគ្មានថ្ងៃបានជួបកូនទេ ទាល់តែវារំលងក្បាលយើងសិនទៅចាំទុកក្នុងខួរទៅមិនមុខងាត់ម៉ារឹងមុំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពលឈ្មោះទៅមុខបងប្អូនពីនេះទៅទៀតនឹងជារង្វាន់ពិសេសគ្រឿងសម្ងាត់សុខបំបាក់បង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 និង Manchester City រៀងជានិច្ចដើម្បីផ្ដោតធម៌ពលដល់អ្នក Comprehend មានធម៌ពលពិសាគ្រឿងស្រវឹងសូមកុំបើកបរបងខ្ញុំសូមវណ្ណណាបងណាខ្ញុំសូមជប់កូនតាមមួយផ្លែទេណាបង ខ្ញុំជាប់មុខកូនហើយខ្ញុំទៅផ្ទះវិញហើយបងបងកំដាច់ចិត្តពេកអីណាបងណាមកជុំអីអីទេឆាប់ចេញពីមុខផ្ទះយីខ្ញុំចង់បរោះស្អីទៀតអ្ហាយើងប្រាប់យើងមិនឲ្យកូនយើងជួបនឹងអាចដាច់ខាតបងអត់ទេបងកុំនិយាយចឹងអីណាបងណាកូនចឹងនៅតូចណាបងខ្ញុំអត់កូនមិនបានទេណាបងណា នៅមើលមុខវាធ្វើអីទៀតអញទៅធ្វើការទៅទុកវានឹងហើយទុកឲ្យយើងចាត់ការវិញបងបងខ្ញុំសុំបងឲ្យខ្ញុំជប់កូនតិចទេបងបងបងម៉ែខ្ញុំសុពេលណាម៉ែណាឲ្យខ្ញុំជប់កូនខ្ញុំតិចទៅម៉ែអើយណាម៉ែណាខ្ញុំរត់មិនបានទេម៉ែ បើរស់មិនបានទេទៅលុបទឹកសម្រាប់ខ្លួនទៅអត់ទេកុំប្រាប់ជើងចេញពីមុខជើងឥឡូវនេះព្រាមទៅអត់ទេម៉ែល្អបើមិនចេញទេនឹងអញយំនាទីនេះអញងាប់ត្មងទៅម៉ែម៉ែអើកូនខ្ញុំមកម៉ែ ពីកូនទៅម៉ែរួមមិន បានទេកូនកូន ណែណែណែចាំណែចាំណែចាំណែណែណែមកមកមកមកមកមកមកអើយធុញណាស់វើយយំតើយំឲ្យងាប់តើកូនយើងពីតូនចាំមិនដែរយំអញ្ចឹងទេវើយមកបញ្ចប់ឈាមម៉ែឯងនឹងហើយបានជាក្បាលរឹងដូចថ្មហើយទឹកដោះគោមានឲ្យមិនប្រំបើទេធ្វើរឹកធំដូចម៉ែឯងអញ្ចឹងណែកុំចង់ខ្លាំងជាមួយយើងយើងគប់ចោលហើយមិនឲ្យឯងបើកទៀតទេទុកឲ្យឯងមានយំតងាប់ទៅ មានរបស់ឯងបាយហើយនឹងយំទៀតទេយំទៅយំទៅយំឲ្យងាប់ទៅអើយហត់ណាស់វើយមិនម៉ៃឪយើងទេអើយយើងនេះមើលឪឯងតែពីតូចហើយឥឡូវមកមើលក្បាលឯងទៀតក្មេងអីមិនច្រឡំនឹងគេសោះហើយបានតែយកទៅបោះចោលជាមួយម៉ែឯងវិញតើចង់យំអីក៏យំទៀតទៅហើយអញអស់កម្លាំងណាស់វើយគ្មានពេលណាមកមើលក្បាលឯងមួយនេះទេ ស្រែកទៅស្រែកទៅស្រែកទៅស្រែកបែកកំពង់កទៅហើយកូនកូនប៉ាកូនខ្ញុំណាកូនណាអឺបាទបាទបាទណាកូនណាបាទបាទបាទអឺបាទបាទម៉ាក់ហើយកូនខ្ញុំកាត់អីមិនបានជាយំមិនបានបែបនេះហើយមិនដឹងទេយើងដាក់ទៅដល់កូនវាបើហើយវាមិនប្រំបាត់ទេវានៅយំយំយំហ្នឹងលោកវាក៏មិនបាត់ដែរយើងនេះហត់ណាស់មិនបាច់ធ្វើការងារអីផ្សេងទេមើលតែវានឹងហើយហើយ យកវាមកស្មានថាវាស្លូតដឹងអីវាធ្វើទុកឯងតាំងពីព្រឹករហូតដល់ល្ងាចគ្មានបានដេកពួនស្អីទេបើទុកវាទៀតណាជាងមានតែខ្យល់កើមខាន់ទេក្មេងស្អីកើតមកខុសគេខុសឯងដាក់លើពូកប៉ុណ្្នឹងហើយណាខ្ញុំណាកូនណាវានៅស្រែកជុំទៀតខ្ញុំខ្ញុំណាកូនណាម៉ាក់ម៉ាក់នេះស្អីយកទៅវិញអស់ទៅរកតែពេលចូលប្រគុណនឹងបានផងនេះវាកាត់រកស្អីវានឹងអើយធុញណាស់លោកអាយលោកយើងណាលេងជាម៉ែលេងជាយាយស្អីទៀតហើយណា ណាបើមើលខ្លួនអញទេអឺអឺអឺបាទបាទបាទកុំយំណាកូនណាអឺកុំកុំយំណាកូនណាណាណាបាទណាបាទបាទអឺបាទណាកូនណាកុំយំណាកូនណាណាជុំជុំជុំជុំយំណាកូនណាណាណាណាណាប៉ាប្រជុកណាណាអឺអឺអឺកូនប៉ាកូនឆ្លាតកូនជុំយំណាកូនណាប៉ាមកហើយ ជុំយំណាកូនណា thank you ឲ្យទេចោតប្រពន្ធខ្លួនឯងថាមិនល្អតែតែគិតថាគេជាមនុស្សដែលឡប់សតិហេតុអីក៏ខ្ញុំធ្វើដល់ថ្នាក់នឹងនោះពេលដឹងថាគ្មាននរណាម្នាក់ល្អជាមួយកូនខ្លួនឯងទើបដឹងថាមានតែប្រពន្ធយើងម្នាក់តែប៉ុណ្ណោះដែលទ្រាំគ្រប់យ៉ាងបងមិនដឹងថាបងត្រឡប់ទៅរកអូននេះត្រូវឬក៏ខុសទេ បងខុសហើយដែលបងស្អប់អូនជឿតាមពាក្យម៉ែកូនប៉ាឲ្យប៉ាសុំទោសដែលប៉ានាំកូនមកលំបាកទីនេះជាមួយនឹងប៉ាប៉ាខុសហើយកូន ណាកូនកូនមិនកាត់អីទេអីកូនគេធ្វើអីកូនទេកូនម៉ែសុំទោសណាកូនតែម៉ែឲ្យគេយកកូនទៅបានចាប់ពីថ្ងៃនេះទៅម៉ែនឹងមិនឲ្យអ្នកណាយកកូនចេញពីម៉ែបានទៀតទេកុំយំណាកូនណាកូនឆ្លាត ពេលដែលម៉ែគ្មានកូនម៉ែនឹកកូនប៉ុណ្ណាម៉ែមិនហ៊ានដណ្ដើមកូនចេញពីគេទេ កូនម្ដាយចាប់ពីពេលនេះតើម៉ែមិនឲ្យអ្នកណាយកកូនចេញពីម៉ែទៀតទេកូនម្ដាយបងសុំទោសណាអូនបងដឹងថាបងមិនល្អ អភ័យទោសឲ្យបងផងណាតោះដល់បងមកនេះបងជួយឲ្យអូនស្ដាប់ពាក្យនៅក្នុងចិត្តបងបងខុសដាក់បងស្ដាប់តាមម៉ែបងទៅចោលអូន ហើយហ៊ានចាត់អូនគ្រប់បែបយ៉ាងកុំយកកូនបងទៅតែអូនស្អប់ផងបងមិនជុំដើម្បីឲ្យអូនលើកឡើងទៅឲ្យបងអូនណាយើងត្រូវគ្នាបញ្ចនាអូន អូនណាយើងចាប់ដើមជាថ្មីទៅណាអូនកន្លងមកនេះបងស្ដាប់តាមពាក្យម៉ែបងចង់ថាខ្ញុំយ៉ាងម៉េចក៏ខ្ញុំមិនតបតដែរម៉ែបងថាឲ្យខ្ញុំគ្រប់សពបែបយ៉ាងគាត់ថាខ្ញុំគ្មានសាច់ញាតិម៉ែអើខ្ញុំរៀបការនៅជាមួយប្តីទាំងដែលមិនអាចខ្មែកមិនពេញចិត្តសូត្រមគ្រប់បែបយ៉ាងទាំងអស់ ទោះជាគាត់ស្អប់ខ្ញុំយ៉ាងណាក៏ដោយខ្ញុំមិនដែលគិតថាបងនឹងម៉ែធ្វើដល់ថ្នាក់នេះបងឈប់និយាយទៅពេលដែលខ្ញុំអង្វរបងពេលដែលបងចង់កូនខ្ញុំទៅបងមានតែឃើញទេខ្ញុំរត់តាមបងខ្ញុំរត់តាមបងទៅដល់ផ្ទះម៉ែបង គាត់យកសម្រាប់គប់ខ្ញុំដោយសັດធានចឹងបងឃើញហើយថាម្ដាយបងធ្វើដាក់ខ្ញុំដល់ថ្នាក់នេះព្រោះតែបាបនឹងហើយទើបបងសុំទោសអូនណា បងសុំទោសសុំអូនអនុតកូនជើងណា បងចង់ឲ្យគេ បានរៀនសូត្រចេះដឹងហើយនឹងមានអនាគតល្អដើម្បីកូនអូនកុំធ្វើចឹងអីណាខ្ញុំអាចចិញ្ចឹមកូនខ្ញុំម្នាក់ឯងក៏បានដែរ អត់ទេបងមិនអោយអូនពិបាកទេណាបងរាប់រងទាំងអស់បងសន្យាបងមិនធ្វើឲ្យអូនពិបាកទៀតទេណាណាអូនណាបងសំបងណាអូនកុំទៅចោលបងអីណាបងនៅរាប់រងគ្រួសារជើងឲ្យបានល្អណាហើយយើងនៅរកអាញ់ថ្មីចាប់ផ្ដើមស្អាតស្មីណាអូនណាកុំយប់កូន កូនណារឿងនៅក្នុងផ្ទះម្នាក់ម្នាក់ជួបមិនដូចគ្នាគ្រាន់តែថាការទ្រាំបាន យើងក៏ចិត្តទៅទ្រាំទៅព្រោះជីវិតប្តីប្រពន្ធរស់នៅជាមួយគ្នាសាងក្តីសុខឲ្យគ្នាតែពេលខ្លះកុំស្ដាប់ពាក្យម្ខាងពេកនាំរឿងមិនល្អដាក់ចូលក្នុងគ្រួសារដោយសារតែការខ្វះការពិចារណាធ្វើឲ្យមានភ្លើងឆាប់ឆេះនៅក្នុងផ្ទះដោយភាពរងំខ្លាំងមួយពេល ធ្វើឲ្យមនុស្សដែលរស់នៅជាមួយយើងត្រូវឈឺចាប់ដោយទ្រាំលាក់ទុកបញ្ហាដែលកើតឡើងព្រោះការស្ដាប់ពាក្យមកពីខាងក្រៅ